បាទអញ្ចឹងតោះឥឡូវយើងមកមើលអឺកីឡាករបាទរបស់ Man U ដែលត្រៀមលេងបាទនឹងកីឡាករ Chelsea បាទដែលត្រៀមលេងបាទនៅក្នុងយប់នេះវិញម្ដងបាទ Chelsea បាទបាទនិយាយទៅបងប្អូនបាទគឺគេហៅថាជាកីឡាករមួយដែលកំពុងតែពេញខ្លាំងហើយបាទទាំងនៅក្នុងតំបន់អឺរ៉ុបបាទទាំងនៅ League Premier League ផ្ទាល់តែម្ដងខ្លាំងដោយសារអីបាទទី1ខ្លាំងដោយសារតែតម្រងបាទតម្រងទី2 ទម្រង់ខ្លាំងដោយសារកីឡាករមានគុណភាពទើបអាចលេងទម្រង់នឹងបានហើយចុះ Man U បាទខ្លាំងដោយសារអីខ្សោយដោយសារអីបាទ Man U គឺបាក់ឆ្លោយណាស់បាទបងប្អូនអរគ្នាបាទសម្បីតែខ្ញុំបាទជា fan Man U បាទកុំបាក់ឆ្លោយថា Man U ខ្លាំងដោយសារអីអឺអឺអឺខ្សោយដោយសារអីដែរបាទនិយាយទៅបាក់មែនបាទរឿងរឿងរឿង Man U Chelsea អឺ Man U បច្ចុប្បន្នភាពបាទសម្បីតែ ប្រិមិត្តខ្លួនឯងក៏មិនដែលគិតថានឹងប៉ះក្រុមមួយចំនួនឈ្នះដែរប៉ុន្តែគាត់ចង់បានន័យថាតាមបេះដូងបាទគឺ Man U តែឈ្នះហើយសម្រាប់ប្រិមិត្ត Man U ដូចគ្នាដែរបាទប្រិមិត្ត Chelsea តែប្រិមិត្ត Chelsea យុគនេះគឺសង្ឃឹមឈ្នះច្រើនដោយបានជម្រាបជូនបងប្អូនអញ្ចឹងបាទប្រិមិត្ត Chelsea ថា Lukaku ថ្ងៃគឺមិនបានចូលលេងទេបាទគឺប្រហែលជាអត់បានមែនអ្នកដែលកំពុងឡើងជើងល្អល្អបានទៅជួបប្រយុទ្ធរបស់ Chelsea បាទក្រៅតែពី Timo Werner បងប្អូនដឹងហើយបាទកីឡាករខ្សែប្រយុទ្ធបាទស្បៃវែងបាទគឺ Kai Havertz បាទនឹងចូលលេងបាទជាមួយនឹងម៉ាសុនម៉ោនបាទកន្លំហូសុនអូដយពី3នាក់ហ្នឹងបាទគឺប្រយុទ្ធនៅខាងលើបាទហើយមួយទៀតបាទគឺ Race Jam បាទ Lotto Check បាទ Jorginho និង Marco Alonso បាទអាចនឹងចូលលេងដែរបាទ Lotto Check ភាគច្រើនបាទគឺគាត់លេងចុងម៉ោងប៉ុន្តែស្រួលមិនស្រួលបាទអឺគាត់អាចនឹងលេង11នាក់តែប្រហែលជាពិបាកលេងតិចបាទ11នាក់ចឹង Jorginho បាទអាចចាប់ដៃគូជាមួយនឹងកង់ទេបាទសម្រាប់ការលេងជាមួយនឹង Man U បាទនៅក្នុងរាត្រីនេះបាទ Paris Saint-Germain បាទនៅតែលេងល្អដដែលប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់បាទរបស់អឺ Chelsea បាទគឺគាត់របួសកីឡាករម្នាក់បាទគឺ Ben Chilwell បាទសរសៃ ACL របស់គាត់ត្រូវបានដាច់ប៉ាត់តែម្ដងបាទអញ្ចឹងក៏ត្រូវបាន អវត្តមានបាទនៅក្នុងការប្រកួតនេះអ្នកដែលជំនួសរ៉ូលរបស់គាត់បាទគឺ Marcos Alonso បាទកីឡាករខ្សែការពារជំនឿអេស្ប៉ាញបាទគឺគាត់បានរ៉ូលរបស់គាត់ទៅវិញអញ្ចឹង Alonso បាទយប់នេះគឺអាចជំនួស Ben Chilwell ចាប់ដៃគូស្លាប់ស្ដាំបាទជាមួយនឹង Roy Sejam បាទ Roy Sejam ខ្សែការពារកដាលខាងក្រោមទាំង3នាក់បាទរបស់ក្រុម Chelsea បាទមាន Andre Christensen បាទ Thiago Silva និងខ្សែការពារឆ្អឹងដែកបាទ Antonio Rudiger គឺគាត់អូកង់តេរបួសបាទ កង់ទេរបួសបាទបើកង់ទេរបួសមែនបាទគឺបាក់តិចហើយបាទសម្រាប់ Chelsea បាទតែយ៉ាងណាបាទ Chelsea នៅមានកដាលមួយទៀតបាទគឺ Jorginho បាទ Jorginho បាទអញ្ចឹងខ្សែការពារខាងក្រោមរបស់ Chelsea នៅតែល្អល្អបាទ Christensen បាទ Silva ជាមួយនឹង Rodriguez ហើយអ្នកចាំទីបាទគឺ Eduard Mendy បាទគាត់នៅតែល្អដដែលបាទសម្រាប់ Chelsea និយាយទៅបាទ Chelsea ទោះបីជារបួសបាទកីឡាករណាមួយក៏ដោយបងប្អូនអរគ្នាខ្សែ ប្រយុទ្ធខ្សែការពារខ្សែមរាលរបួសយ៉ាងណាក៏ដោយកីឡាករម្រងរបស់ Chelsea គឺអាចចូលលេងជាមួយអ្នកបានចំនួនល្អដូចគ្នាបាទអានឹង Chelsea បាទ Kai Havertz, Mason Mount, Colomo Sonodoy ប្រយុទ្ធតម្លៃសម្រាប់ Man U វិញបាទអ្នកចាំទីបាទនៅតែជា David De Gea បាទ Victor Lindelof បាទគាត់ថ្ងៃនេះគាត់អាចនឹងមានការងារធ្វើច្រើនដោយសារតែដៃគូរបស់គាត់បាទគឺបងឃ្លោកដែលបងប្អូនហៅថាអាឃ្លោកអាឃ្លោកនឹង បាទគឺ Max Fire បានកាតក្រហមបាទជាមួយនឹង Watford អញ្ចឹងជំនួសដោយ Eric Bailly ហេតុអីបានដាក់ Bailly បាទដោយសារតែ Rafael Varane បាទក៏គាត់របួសដែរអឺបាទរបួសអញ្ចឹង Bailly ថ្ងៃនេះចាប់ដៃគូជាមួយ Lindelof ខាងឆ្វេងបាទមាន Luke Shaw និង Bisaka ប៉ុន្តែរោឆ្វេងរបស់ Man U អាចនឹងជំនួសដោយ Alex Telles បាទព្រោះអីការរៀបចំរបស់លោក Perrick គាត់ឆ្លាញ់ Alex Telles ច្រើនជាង Luke Shaw បាទមិនថាខ្សែទេប៉ុន្តែគាត់គាត់មើលទៅតម្រងរបស់ Alex Telles បាទក្រុមខ្លាំងគឺចង់ដាក់ចូលលេងច្រើនជាងលោកសបាទអូខេបាទសម្រាប់ខ្សែបំរើបាទអឺលោក Carrick អាចនឹងប្រើបាទអឺ Matic បាទជាមួយនឹង Scott McTominay អឺលោកលោក Carrick បាទចំណុចមួយរបស់គាត់គឺគាត់ដាក់កីឡាករវ័យក្មេងលេងចុងម៉ោងដើម្បីយកស៊ូវិញគាត់ដាក់កីឡាករចាស់ចាស់លេងមុនអត់យល់គាត់ដែរបាទអញ្ចឹង Scott បាទជាមួយនឹង McTominay អាចចាប់ដៃគូគ្នានៅកណ្ដាលបាទនិយាយទៅប្រព័ន្ធ Man U 4231បាទលេងដដែលដដែលអត់យល់គាត់បាទ ហើយដល់ឡែកបាទសម្រាប់3ខាងលើបាទមាន Marco Rashford បាទ Bruno Fernandes បាទជាមួយនឹង Jadon Sancho បាទ Mason Greenwood គឺនៅម្រងទៀតហើយបាទហើយខ្សែប្រយុទ្ធបាទគឺអត់មានចោលទៅណាទេបាទ Cristiano Ronaldo បាទនៅតែប្រយុទ្ធទាំងអស់គ្នាបាទនៅជួបប្រយុទ្ធ4231បាទរបស់ Manchester United ចំណែកឯបាទចំណែកឯការបណ្ឌីបងប្អូនសួរថាទៅណាបាទការបណ្ឌីបាទក៏អត់ទៅណាដែរបាទគាត់នៅក្លឹបនឹង Man U ដដែលទេដោយសារតែបញ្ហារបួសបាទគឺគាត់មិនទាន់បានចូលលេងទេ អញ្ចឹងថ្ងៃនេះបាទគ្រីស្ទីណូរ៉ូណាល់ដូបាទនៅតែប្រយុទ្ធខាងលើបាទឲ្យមែនយូទៅដែរបាទអូខេតោះបាទបងប្អូនណាខមមិនណាច្បាស់អូខេបាទតោះតទៀតបាទអេដមីនមានអារម្មណ៍ថាវាដាច់នៅនេះបាទអូខេបាទតោះអញ្ចឹងឲ្យទៅថាមើលបានស្ដាប់ឮបាទយើងខ្ញុំតបធានបត់ទៅទៀត អូខេបាទអញ្ចឹងមិញខ្ញុំបាននិយាយពីរឿង menu បាទកីឡាករ menu ហើយនិងកីឡាករ Chelsea រួចរាល់អស់ហើយបាទឥឡូវខ្ញុំវិភាគពីទម្រង់នៃការលេងរបស់ក្រុមទាំងពីរប៉ះគ្នាជូនបងប្អូនអរគ្នាបន្តទៀតបាទអញ្ចឹងមិញរឿងគ្រូបាទរឿងកីឡាករឥឡូវចូលដល់រឿងទម្រង់វិញម្ដងបាទរឿងទម្រង់វិញម្ដងបាទអរគុណបងប្អូនអរគ្នាបានខមមិនប្រាប់បាទរឿងទម្រង់បាទរបស់ Chelsea បងប្អូនដឹងហើយបាទលោក Thomas Tuchel បាទទម្រង់ដែលមានគុណភាពគេហៅថា ជាយុទ្ធសាស្ត្រយុទ្ធសិលរបស់គាត់នឹងគឺ4 3 3បាទច្រឡំបាទ3 3 2ទៀតChelsea គេចង់កាំងមាត់បើ Man U 4 2 3 1បាទពេល Chelsea អឺ3 3អេមិន3 5 2ទេបាទ3 4 2 1ចេះបាទត្រូវហើយបាទ3 4 2 1បាទហេតុអីបាន Chelsea បាទលោក Tuchel គាត់ចូលចិត្តដាក់លេងក្បួន3 4 2 1ស្អី ខ្សែការពារខាងក្រោម3បាទគឺ Christensen បាទ Silva បាទនិង Rodiger ហ្នឹងបាទគឺអឺគាត់លេងខាងក្រោម3នាក់ហ្នឹងហើយបាទគឺមានស្លាពីដែលជាខ្សែការពារទៀតបាទគឺ Ray Sage បាទជាមួយនឹង Alonso អញ្ចឹងខ្សែការពារឡើងដល់ទៅ5បាទឡើងដល់ទៅ5ហើយ3 5 2 5នៅកដាល អឺ4បាទ3 4បាទគឺមាន2ទៀតបាទគឺជាទូទៅកង់តេជាមួយនឹងជ័រជញោឬក៏កូបាសិកតាលើកង់តេលបួសអញ្ចឹងណាអញ្ចឹង2ដែលនៅកណ្ដាលហ្នឹងបាទគឺអាចឡើងទៅប្រយុទ្ធផងចុះការពារផងអញ្ចឹងលក្ខខណ្ឌមួយនឹងបាទខ្សែការពារបាទរបស់ក្រុម Chelsea អាចឡើងដល់ទៅ7បើសិនជាករណីគូបដិបកបុកមកគឺ Chelsea មានខ្សែការពារមកអញ្ចឹងហើយដែលបងប្អូនទស្សនាការប្រកួតរបស់ Chelsea កម្រមានក្រុមណាអាចសុទ្ធចូលគាត់ច្រើនច្រើនណាស់បាទ1 2ក្រុមអស់ហើយបាទ អឺតម្លៃសម្រាប់ប្រយុទ្ធខាងលើបាទ3 4 2កន្លែង2បាទ2នេះគឺអមដោយ Mason Mount បាទហើយនឹងក្រុមហ៊ុន Sun Oldoy បាទឬក៏ Polisic បាទពេលគាត់ជាពីលពួយហ្នឹងតែ Polisic តាំងពី Luke Top Thatcher ចូលមកគាត់មិនសូវបានកៅអីប្រហែលទេបាទគាត់មិនសូវបានកៅអីតែភាសាគាត់លពួយផងដែរអញ្ចឹងពីរហ្នឹងគឺជាអ្នកដែល support ប្រយុទ្ធដែលប្រយុទ្ធកដាលមួយនេះបាទគឺឥឡូវនេះលោកលោកលោក Thatcher ដាក់ការទុកចិត្តបាទទៅលើ Kai Havertz ពីមុនមាន Timo Werner បាទក្រោយមកមាន Lukaku ឥឡូវនេះគឺជា Kai Havertz បាទតម្រងរបស់ Chelsea គឺគាត់បដូរខាងលើបន្តិចដោយសារតែកីឡាករគឺមានបញ្ហារបួសតិចតួចអញ្ចឹងបាទអញ្ចឹងបាទគឺលោក Thatcher គាត់ reflexible បាទ form កន្លែងហ្នឹងគឺបានល្អមែនទែនដែលធ្វើឲ្យគូបដិបកនៅ Premier League គឺឃើញ Chelsea ខ្លាចបាទឃើញ Chelsea ខ្លាចអញ្ចឹង3 4 2 1របស់ក្រុមលោក Thatcher យប់នេះមានប្រសិទ្ធភាពទាំងប្រព័ន្ធការពារនិងប្រព័ន្ធមយុទ្ធខាងលើបាទ ហើយបើនិយាយពីអ្នកចាំទីវិញបាទខ្ញុំជឿជាក់ថា Everard Mandy បងប្អូនស្គាល់ហើយបាទកីឡាករអ្នកចាំទីរូបនេះគឺប៉ាកែមែនតើបាទប៉ាកែមែនតើស្ថិតិសង្គ្រោះបាល់របស់គាត់នឹងគឺមិនធម្មតាទេបាទដល់ហើយបាទសម្រាប់ Man U វិញបាទគាត់ប៉ាកែត្រង់ណា បាទ Man U មិននិយាយទៅគឺត្រាប់ប៉ាកែតាមថ្ងៃទេបាទប៉ាកែតាមថ្ងៃស្អីបាទ Man U ក្រោមការដឹកនាំរបស់លោកអូឡេបាទគឺជួនឈ្នះជួនចាញ់បាទមានខ្លះចាញ់ទៅខ្លះឈ្នះទៅបាទឈ្នះទៅក៏ពិបាកចាញ់ទៅក៏ពិបាក តែសំខាន់អ្វីដែលយើងឃើញមួយចំណុចល្អរបស់ menu ហ្នឹងអឺអឺបើសិនជា menu បាទគាត់លេងកណ្ដាលល្អបាទគាត់លេងកណ្ដាលល្អបាទខ្សែប្រយុទ្ធក៏មានបាល់លេងច្រើន តែបើសិនជាកណ្ដាល menu គាត់ដាក់មិនត្រូវទេ បាទដូចដែលបងប្អូនអាសា complain ទៅលើ Fred complain ទៅលើ Scott ឬក៏ complain បាទទៅលើការមិនដាក់ Van der Beek ឲ្យលេងបាទឬក៏ដាក់ Sancho ឲ្យបំរុងហ្នឹង នេះហើយបាទជាអ្វីដែល admin ចង់និយាយថាបើសិនជា Man U គាត់មានបំរើកណ្ដាលច្បាស់លាស់ប្រយុទ្ធមានបាល់លេងទោះបីជាចាញ់ក៏ Man U មានបាល់សម្រុកប៉ុន្តែបាទនៅពេលដែលអឺអឺអឺកណ្ដាល Man U បើអត់សូវមានប្រសិទ្ធភាពអញ្ចឹងទោះបីជាឈ្នះក៏ឈ្នះទាំងពិបាកមើលហើយបងប្អូនឃើញហើយបាទការប្រកួតកន្លងមកដូចជាចាញ់ Liverpool 5ទៅ0បាទចាញ់ Watford 4ទៅ1បាទគឺចន្លោះប្រហោងច្រើនមែនទែនណាមួយអាចថាជាការលេងដើម្បី ចង់ដូរគ្រូផងអីផងអានឹងតាមការយល់ឃើញរបស់បងប្អូនរបស់គ្នាប៉ុន្តែ Man U បច្ចុប្បន្នបាទកីឡាករល្អតែរៀបមិនទាន់ត្រូវនេះហើយដែលមានចង់និយាយអញ្ចឹងការដូរលោកអូលេកាណាសូជាចេញបាទចំនួនដោយលោក Carrick ហ្នឹងក៏ឈ្នះបានមកប្រកួតបាទនៅទឹកដីស្ប៉ាញបាទគឺ Villarreal ប៉ុន្តែយើងចាំមើលការប្រកួតជាមួយនឹងក្រុមខ្លាំងដែលជាគូប្រជែងបាទដល់ Southampton បាទនៅក្នុង Premier League ដូចគ្នាបាទគឺ Tottenham Chelsea ដែលជាក្រុមកំពូលតារាងបច្ចុប្បន្នបាទដាច់3ពងបាទលើក្រុមលេខ2 Man City អឺថាតើ លោកខេរិករៀបចំយុទ្ធសាស្ត្របាទឲ្យ Man U បន្តឈ្នះឬក៏មានស្ថិតិល្អទៀតណាបាទយើងចាំមើលតំបន់កណ្ដាលតំបន់ខ្សែការពារដែលលោកខេរិករៀបបើសិនជាលោកខេរិកបាទរៀបតំបន់កណ្ដាលខ្សែបំរើកណ្ដាលនឹងត្រូវខ្សែការពាររឹងមាំហើយបាទនោះជឿជាក់ថាមេញូអាចនឹងមានលទ្ធផលល្អបាទសម្រាប់ការជួប Chelsea យប់នេះអឺបាទនិយាយទៅ បាទក្បួន4 2 3 1របស់មេញូមិនមែនថាអន់ទេបាទគ្រាន់បើបាទគ្រាន់បើ ក្បួនបាទគឺមុននឹងដាក់លេងបាទគឺគ្រូរបស់គាត់មានខ្នាច់របស់គាត់ដែរតែសំខាន់តើតើកីឡាករដែលគាត់ដាក់ហ្នឹងវាត្រូវឬអត់បាទវាត្រូវឬអត់ដោយក្បួនចាស់បុរាណបាទគឺមានតែប្រសិទ្ធភាពខ្លាំងខ្លាំងហ្នឹងមាន2បាទគឺ433ជាមួយនឹង442ប៉ុន្តែបច្ចុប្បន្នហ្នឹងឥឡូវគេរិះរកបាទក្បួនបានច្រើនដូចជាទីគីតាកាបាទ Bus Stop ឬក៏ក្បួនដែល Chelsea បាទនឹង Man City កំពុងប្រើបច្ចុប្បន្នបាទជាក្បួនរបស់ លីវើពូលដែរហ្នឹងបាទអញ្ចឹងអានេះហើយដែលជាគេថាបាល់ទាត់សម័យបច្ចេកការជាទំនើបបាទបាទយប់នេះគឺលេងម៉ោង11កន្លះបងប្អូនអរគ្នាបាទ11កន្លះហើយបាទវត្តមានរបស់លោក Michael Carrick ចូលមកបងប្អូនបាទគឺអាចនឹងឃើញ Wonderback បាទជាមួយនឹង Jadon Sancho បាទអាចចូលលេង11នាក់បានច្រើនប្រកួតបាទឬក៏បង្ហាញខ្លួនបានច្រើនប្រកួតផងដែរបាទសម្រាប់ Man U ថាគាត់អត់សូវបំរុងដូចមុនអីចឹងណាបាទ ចឹងយ៉ាងណាយ៉ាងណាបាទសម្រាប់ការប្រកួតនៅក្នុងរាត្រីនេះបាទ Chelsea ជាមួយនឹង Man U ឥឡូវខ្ញុំចង់ឲ្យបងប្អូនបាទទាយលទ្ធផលបន្តិចវិញបាទទាយលទ្ធផលបន្តិចវិញថាតើបងប្អូនអរគ្នា បាទគិតថាអឺក្រុមណាបាទនឹងទទួលបានជ័យជំនះឥឡូវថាឈ្នះមកឈ្នះបាទគឺលទ្ធផលវិញ Man U បាទជាមួយនឹង Chelsea បាទបងប្អូនគិតថាលទ្ធផលប្រមាណបាទលទ្ធផលប្រមាណបាទជួយខមមិនឲ្យមានមួយមក